នមោតាសាភគវៈតោរហតោសម្មាសម្ពុទ្ធសានមោតាសាភគវៈតោរហតោសម្មាសម្ពុទ្ធសានមោតាសាភគវៈតោរហតោសម្មាសម្ពុទ្ធសាខ្ញុំប្រកាសណាសូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតគឺព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដោយសេចក្តីគោរពជ្រះថ្លាសពសពកាល សូមនមស្ការចំពោះលោកម្ចាស់អកបញ្ញោសុតរេតជាព្រះសមុធរអនុគុណសព្ទពងនិងជាព្រះគ្រូចាវតិកាវត្តថ្មីដងតុងណាដោយសេចក្តីជ្រះថ្លា សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទលោកជ័យលោកតាទាំងអស់ម្ចាស់ដើមទៀនធានដើមបុណ្យដែលបានប្រកធ្វើកម្មវិធីបុណ្យបច្ច័យ4និងគម្រប់ខួប5ឆ្នាំ ណែឧទ្ទិសជូនចំពោះឧបាសកទុឋានដែលគាត់បានធ្វើមរណកាលទៅ7ថ្ងៃ7ឆ្នាំកន្លងផុតទៅនឹងធ្វើបុណ្យបច្ច័យ4ឬក៏ចម្រើនប្រជជនដែលជូនអ្នកម្ដាយកឹមជាដែលមានប្រជជនណែណែ77ឆ្នាំវែងណាស់ដែរញោម77វែងណាស់ដែរហើយមើល សុខភាពទៅដូចជាមិនទាន់ទ្រុឌទ្រូមអីណាស់ណាទេនផលហ៎ញោមក៏ថានផលហ៎បើនផលក៏ផលហ៎បន់ឲ្យតែផលហ៎ញោមហើយម្ចាស់ដើមបន់មានលោកស្រីឋានឋានចន្ទថាព្រមទាំងកូនលោកឋានវណ្ណានិងភរិយាព្រមទាំងកូន លោកស្រីឋានស៊ីវ័នព្រមទាំងកូនលោកឋានធារីនិងភរិយាព្រមទាំងកូនលោកស្រីឋានដានីនិងស្វាមីព្រមទាំងកូនលោកឋានម៉ៅណាឋានម៉ៅនិងភរិយាព្រមទាំងកូនលោកស្រីឋានថលព្រមទាំងកូនលោកឋានវណ្ណីនិងភរិយាព្រមទាំងកូន ណាលោកគុណពិសិដ្ឋព្រមទាំងកូនយ៉ាងព្រមទាំងកូនព្រមទាំងបុត្រណាញោមអាត្មាថាតែកូនកូននេះដោយសារយើងរៀបអញ្ចឹងអត្ថាបុត្រទេហ្នឹងហើយអញ្ចឹងកម្មវិធីបននេះគឺប្រពធ្វើនៅភូមិចំបក់ផ្អែមឃុំមនោរមស្រុកថ្ពងខេត្តកំពង់ស្ពឺណែនៅនេះគឺតកោឋានណាយោណាតកោឋានដែល អូកូនតកោឋាននេះណែមីម៉ាយ3នាក់ទៅហើយអាត្មាមើលឃើញថាម៉ាយ3នាក់ខ្ញុំព្រោះអត់ឃើញស្វាមីមានតែម៉ាយត្រូវអត់ចាស់ញោមត្រូវលោកគ្រូបកែទាយណាស់ញោមទាយមិនឲ្យខុសបំណងទេញោមថាម៉ាយគឺម៉ាយបើម៉ាយ3ណាស់ញោមហ្នឹងហើយយ៉ាងហើយនេះដែលញាតញោម និមន្តអាត្មាភាពព្រមទាំងលោកចាស់ប្អូនមកសម្ដែងពធទេសនា ក្រែ2ហើយអាត្មាភាពនេះដែលសូមណែនាំប្រណាមឲ្យញាតញោមភូមិចំបក់ផ្អែមបានស្គាល់ក៏ទៅមកនៅស្រុកពងនេះពីដល់10ឆ្នាំទៅបានមកម្ដងនឹងទេភូមិនឹងនោះដឹងខ្យល់បក់អីទេថ្ងៃនេះញាតញោមនឹកឃើញណាញោម ខ្យល់បក់ដីហុយណាយមហុយដល់ទៅពាំងត្រោកមកដល់នេះអឺស្មាននេះព្រះគ្រូចៅអធិការវត្តតពាំងត្រោកនិយាយផ្លូវកាត់ណាញោមដែលឈ្មោះផ្លូវការគេវត្តគិរីមនីកោសីក្រែងលោញោមបបាក់ហៅណាហៅថាតពាំងត្រោកទៅវាស្រួល ហើយញាតញោមស្គាល់ច្រើនទៀតណាពាំងត្រោកហ្នឹង ហ្នឹងហើយថ្ងៃនេះបាននិមន្តមកណាសម្ដែងធွာក្រែ2ជាមួយលោកម្ចាស់អូនហើយខ្លួនឯងថ្ងៃនេះមនដូចត្រង់ធំជាងគេណាស់យងទាំងមៀតក៏ធំទាំងតំណែងការសម្ដែងនឹងក៏ធំជាព្រះមហាថេរណាជាព្រះមហាថេរហើយលោកប្អូនខាងនោះណែ គេឈ្មោះហ្នឹងគឺធំណាបើនិយាយថាគេឈ្មោះគេល្បីហ្នឹងគឺធំណាទលំទលាយតែគាត់នឹងតំណែងទេសនាតូចជាងអាត្មាទេតូចជាអនុថេតែគាត់ថាអនុថេវាល្បីមហាថេអត់ល្បីទេញោមមហាថេហ្នឹងកប់ដីបាត់ហើយអនុថេនឹងកំពុងតែផុសផុលចេញផ្លែចេញផ្កាសម្បើណាហើយថ្ងៃនេះទេសនាបែបបច្ឆាសច្ចនីហើយ លោកគ្រូខាងកើតហ្នឹងថាមួយថ្ងៃនេះដូចជាអត់មានរោគណាទៅទេតែមិនឃើញរោងកន្លែងនោះមួយដែរកតញ្ញូប្រហែលគេមិននិមន្តទេមើលទៅបានអត់ត្រង់បញ្ញាប់ហ្នឹងញោមអូតែត្រង់បញ្ញាប់ហ្នឹងទឿនគេទឿនឯងហ្នឹងណាបើអត់បញ្ញាប់ធ្វើបង្ើយចង់អាត្មានិយាយលេង3ម៉ោងអត់ថាអីតែគាត់អាត្មាបញ្ញាប់ញោមណាហ្នឹងអាត្មាបញ្ញាប់អញ្ចឹងទេការតាំងនាម ជា ព្រះមហាថេរជាព្រះរុថេរដូចដែលខ្ញុំកណ្ណាបានរៀបរាប់មកខាងនេះតើព្រះអង្គខាងកើតខាងស្ដាំពហោះដែលខ្ញុំកណ្ណានេះមានការសំណុំពរឬក៏មានអឺសេចក្តីយល់ព្រមឬក៏មិនយល់ព្រមយ៉ាងណាសូមបញ្ចេញ វាចាឲ្យញាតិញោមភូមិចំបក់ផ្អែមបានស្ដាប់បានឮណាសូមរាប់យាននិមន្ត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 ធម្មាធិបតីនៅក្នុងការសម្ដែងពធទេសនានាវេលាគ្រាឱកាសនេះ គឺព្រះអង្គគ្រូព្រះអរិយសត្ថាជុតដឿនជាព្រះអង្គគ្រូព្រះនុគុណស្រុកថ្ពង និងជា ប្របីតាសង្ឃវត្តគិរីមនីកៅសីដោយសេចក្តីគោរពជាទីសក្ការៈអាមាភិបសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែលតែងតែតាមដាន ស្ដាប់សម្លេងព្រះធម៌តាមរយៈប៉ុស្តិ៍វិទ្យុ គ្រប់បណ្ដាខេត្តនិងចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលកំពុងតែត្រង់ត្រាប់ស្ដាប់ព្រះធម៌ទេសនានាវេលាគ្រាឱកាសនេះដោយសេចក្តី ស្រឡាញ់រាប់អាន ក្នុងព្រះធម៌និងចម្រើនពរដល់លោកអាចារ្យគ្រប់រូបដែលជាអធិបតីក្នុងការដឹកនាំកម្មវិធីបុណ្យមួយលើសូមធ្វើការរាប់អាន ចំពោះធានាអធិបតីសម័យដើមទានប្រធានដើមបុណ្យទាំងអស់ដោយសេចក្តីជ្រះថ្លា នៅក្នុងវេលាគ្រាឱកាសនេះដើម្បីឆ្លើយតបទៅនឹងធរៈដីការបស់អង្គព្រះមហាធរៈដែលលោកបាន តែងតាំងនៅខណ្ឌកនាមប្រគេនចំពោះខ្ញុំបកណាអាត្មាភាពនេះជាព្រះអនុថែតើព្រមទទួលយកហើយទទួលស្គាល់ថាលោកជាមហាថែដែរឬក៏យ៉ាងណាអាត្មាគឺ តាំងពីថ្ងៃនិមន្តរបស់ញាតិញោមមកអាត្មាត្រៀមទទួលយកអនុថែនឹងយូរហើយញោមនឹងអត់មានបានសម័យនឹកឃើញថាជាជាព្រះអនុថែទេព្រោះគ្រាន់តែលឺនាមលឺឈ្មោះតានិមន្តអង្គណានិមន្តណាព្រះអង្គតពាំងត្រោកមកប៉ះជាមួយដេគុណអាត្មាដឹងថាខ្លួនឯងអនុថែព្រមយូរហើយហ្នឹងហើយអញ្ចឹងខ្ញុំកណាព្រមលំមទទួលទុកប្រកេនព្រះអង្គគ្រូ ណាវិចារិកាវត្តតពាំងត្រោកនឹងជា ព្រះមហាថៃចោះតែគ្រាន់តែសុំសនំពរថាទេសជាមួយគ្នាតលយោគយល់ពីគ្នាណាមើលទៅអាមាភាពទទួលកពិតមែនតែមិនប្រកាសថាទទួលរាល់បញ្ហាដែលព្រះអង្គគ្រូសាកសួរមកគិតថាឆ្លើយបានទាំងអស់ ឬក៏ថាចេះ គ្រប់សពអន្លើទេអញ្ចឹងខ្ញុំកណាសនំពរថាបើសួរណាសួរសំណួរណា ដែលខ្ញុំកណាចេះណាបើសិនជាខ្ញុំកណាអត់ចេះទេគុណចាស់បាច់សួរទេអញ្ចឹងណាស្ដាប់ឲ្យតន់ថាបើសួរសួរកន្លែងចេះហ្នឹងហើយហើយមួយវិញទៀតប្រសិនបើខ្ញុំកណាចេះដែរតែចេះតិចតួចស្ដួចស្ដើង ក៏សូមឲ្យព្រះមហាថេរៈជួយ បំពេញបន្ថែម បើសិនជាវែងពេកវាខុសនៅ សំណួរខាងដើមក្តីណាសូមឲ្យព្រះមហាថេរៈកាត់ចេញហ្នឹងហើយមួយទៀតប្រសិនបើលោកម្ចាស់សួរមកហើយខ្ញុំកណានឹងមិនចេះមិនយល់មិនដឹងតលតែសោះប្រគេនដល់ព្រះមហាថែវិញហើយអញ្ចឹងព្រះមហាថែ បើសួរសួរសំណួរណា ដែលព្រះមហាថៃចេះខ្លួនឯងផងបើសិនជាអាងលើខ្ញុំកណាសួរមកខ្ញុំកណាក៏អត់ចេះមហាថៃក៏អត់ចេះម្លេះនឹងខ្មាស់គេទាំងអស់គ្នាមិនខាននឹងហើយអញ្ចឹងខ្ញុំកណាលមមព្រមទទួល ដើម្បីចូលរួមសម្ដែងជាព្រះអនុថែណាសូមព្រះមហាថេរៈនិមន្តទៀនជ្រាបកណាសាធុអញ្ចឹងព្រះអនុថែព្រម ទទួលដោយតណ្ហៃភាពដោយការជ្រះថ្លានៅ ក្នុងការចោបឆ្លើយនៅបញ្ហាធម៌វិន័យដែលតកតងទៅនឹងបនដែលយឹតញោមពុទ្ធបរិស័ទបានប្រព្រឹត្តធ្វើហើយញាតញោមពុទ្ធបរិស័ទអាមានឹងផ្ដើមសេចក្តីនៃពធក្នុងវេលាឱកាសនេះ ដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទកាន់តែមានចិត្តជ្រះថ្លានៅក្នុងការធ្វើបុណ្យកុសលតរៀងទៅហើយអាត្មានេះចេញតាំងពីព្រលឹមនេះអត់ទាន់ដល់វត្តទេញោមអាត្មានេះអត់ទាន់ចូលវត្តផងអូហើយមែនតែនទៅ ការងារវត្តនោះវាច្រើនដែរ ហើយថ្ងៃនេះបានអាចារ្យអាត្មានឹងមកដែរអាចារ្យឃីមហ្នឹងហើយឡាននោះកំពុងតែដឹកដីចាក់ចូលក្នុងវិហារកក្រឹកកក្រែងអញ្ចឹងទេគឺសូមផ្ដើមបធរដើម្បីជំរះនៅមន្ទិលដែលប្រឡាក់នៅក្នុងចិត្តរបស់ញាតិញោមឲ្យបានអឺជ្រះ បន្តិចបន្តួចត្បិតអីយើងជាសាមញ្ញជនធម្មតាចិត្តរបស់ យើងនឹងគឺมันអាច ជ្រះស្រឡះដោយមន្ទិលបានឡើយមន្ទិលនៅក្នុងទីនេះ គឺសំដៅទៅលើអកុសលចិត្តអកុសលធម៌ ដែលវាដុសដុសហ្នឹងយមណាដុសក្នុងចិត្តរបស់យើងហ្នឹងដុសតាំងពីកំណើតមកហ្នឹងគឺមនុស្សយើងគឺមានអកុសលធម៌ហ្នឹងវាកើតឡើងរហូតមកអញ្ចឹងទេការដុសខាត់ចិត្តនេះគឺមិនងាយនឹងបានស្អាតបានល្អទេគ្រាន់តែថាយើងជាសាមញ្ញជនហ្នឹងយើងអាចកំចាត់នៅអកុសលធម៌បានត្រឹមណា ទៅតាមគតិបញ្ញារបស់យើងចោះគ្រាន់តែយើងពិចារណាទៅតាមដំណើរនៃធម្មជាតិរបស់យើងប្រសិនបើយើងយល់ច្បាស់អំពីដំណើរនៃធម្មជាតិអញ្ចឹងបុគ្គលម្នាក់ម្នាក់នឹងឯងប្រកបណាស់ថានឹងអាចដុសខាត់ចិត្តនឹងបានចុះបីជាមិនស្រឡះ100%ក៏បាន50 60%ដែរ ហើយដល់ពេលយើងអត់បានពិចារណាទៅតាមធម៌មនុស្សយើងប្រព្រឹត្តអកុសលធម៌នឹងឯងដោយមិនមានការកោតមិនមានការញញើតចំពោះទង្វើរបស់ខ្លួនឡើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទត្រូវគិតអំពីខ្លួនយើងណាខ្លួនយើងថាពីដើមមកយ៉ាងម៉េចឥឡូវយ៉ាងម៉េច វាខុសគ្នាយ៉ាងម៉េចណាញោមឲ្យគិតដំណើរធម្មជាតិអញ្ចឹងដល់ពេលយើងគិត អំពីខ្លួនយើង ច្បាស់អញ្ចឹងទៅ គឺយើងអត់ហ៊ានប្រព្រឹត្តអំពើអាក្រក់អំពើមិនគប្បីទៅលើអ្នកដទៃឡើយដំណើរនៃធម្មជាតិគឺមនុស្សយើងមានការកើតចាស់ឈឺស្លាប់ជាធម្មតាយើងត្រូវគិតថាអញ្ចឹងណាញោមណា ថាមនុស្សយើងត្រូវមានការកើតចាស់ឈឺស្លាប់ជាធម្មតាអញ្ចឹងដំណើរនេះគឺដំណើរទៅមុខណាញោមដំណើរហ្នឹងណាទៅមុខអត់បកក្រោយទេដូចញោមនិយាយអញ្ចឹងដំណើរហ្នឹងទៅមុខហ្នឹងណាញោមអត់មានទៅក្រោយទេណាតិចថាស្បែកប៉ុណ្ណឹងហើយអាចទាញឲ្យល្អវិញចោះយ៉ាងដំណើរហ្នឹងទៅមុខហើយ អញ្ចឹងយើងត្រូវគិតត្រូវពិចារណាកន្លែងនឹងឲ្យច្បាស់គ្រប់គ្រប់គ្នាឲ្យបានច្បាស់ទៅយើងនឹងអាចកំចាត់បងនៅអកុសលចិត្តនឹងបានហើយយើងទៅគិតថាអាត្មាអញមានជីវិតប្រមាណទៅណោះដើម្បីនឹងរស់ទៅមុខទៀតណែគិតចឹងតើមានប្រមាណឆ្នាំទៅណោះដើម្បីនឹងរស់បន្តទៀត ចោះបើអាត្មាអញគង់តែនឹងទៅតើអាត្មាអញធ្វើអំពើអាក្រក់ទៅលើអ្នកដតីដើម្បីអីគិតតែប៉ុណ្ណឹងទៅយោមច្បាស់យោមណាច្បាស់តែហ្មងឥឡូវយើងគិតមើលអាយុ70 80ហើយតើយើងលោភលន់ដើម្បីអីណាតើយើងបៀតបៀនអ្នកដតីដើម្បីអីឃើញទេតើយើងចង់យកឈ្នះយកចាញ់អ្នកដតីដើម្បីអី បើយើងប៉ិនប៉ិននេះទៅហើយនោះបើសក់សិតតែសលៃអស់ទៅហើយនោះសក់ទូសំឡៃអស់ទៅហើយដើម្បីអីណាដើម្បីតែក្រពះដើម្បីតែបាយបីពេលហ្នឹងឬក៏យ៉ាងម៉េចណែយើងគិតអញ្ចឹងណាញោមណាបានអាចចិត្តយើងនឹងស្ងប់តែបើយើងមិនពិចារណាអញ្ចឹងទេយើងបណ្ដោយឲ្យចិត្តយើងឯងធ្វើទៅតាម អ្វីដែលជាគេថាប្រឆាំងប្រឆាំងនឹងច្បាប់ធម្មជាតិហ្នឹងគឺអត់ន័យទេខ្ញុំអត់ន័យទេណាត្រូវគិតថាអ្វីអ្វីវានឹងវិលទៅរកភាពដើមរបស់វាវិញណាញោមកើតឡើងដោយធម្មជាតិស្លាប់ទៅវិញក៏ដោយធម្មធម្មជាតិថ្មិញនឹងដោះដោយអីធម្មជាតិតែញោមហើយបាក់ទៅមិនញោមមិនចង់ឲ្យបាក់ និយាយណាចង់ឲ្យបាក់ថ្មិញនោះបាក់ពៀមលូចង់ងំពេលពៀលូម្ដងម្ដងអង្គប់អង្គប់អង្គប់បបាក់ចង់ងាប់អាណាទៅចង់បាក់តែវាជាច្បាប់របស់ធម្មជាតិធ្វើម៉េចបើវាថតតែបាក់ហើយបើភ្នែកវិញអាត្មារងាយនិយាយតាមត្រង់ភ្នែកខាងស្ដាំនោះធ្ងន់ហើយធ្ងន់ណាស់សរសេរបើថាសរសេរសភៅសរសេរกระดาษសមមិនបាច់មើលឃើញព្រិលជាប់គ្នាតែហ្មង ថាសរសេរម្ដងម្ដងតែទឹះចិត្តនោះទឹះចិត្តអាត្មាអាត្មានឹងចង់ឲ្យព្រិលហ៎ណាញោមចង់ឲ្យព្រិលហ៎អត់ចង់ទេណាប៉ុន្តែវាជាច្បាប់ធម្មជាតិវាប្រព្រឹត្តទៅតាមធម្មជាតិអញ្ចឹងបានជាអាត្មាថា ប្រសិនបើយើងចង់បានសុខផ្លូវចិត្តតតែយើងរៀនគិតរៀនប្រព្រឹត្តរៀនបប្រតិបត្តិសម្អាត ចិត្តរបស់យើង ទៅវាបានសុខ ណាញោមណាដូចជានៅក្នុងពេលនេះកូនប្រុសកូនស្រីណែលោកយាយដែលគាត់ មានអាយុនឹងរហូតដល់77ឆ្នាំឃើញថាភ្នែកនោះដូចមិនសូវច្បាស់ដែរទេហ្នឹងហើយឃើញតែសៃរវិញរវាមអស់ទៅហើយ ចាញ់សរសៃអស់ហើយញោមចាញ់អស់ហើយសរសៃសរសូងលួងតាគៀអីមកអស់ហើយបាត់អស់ហើយសាច់មានអីទៀតញោមឡោមានអីត្រូវតតាំងមានអីត្រូវខ្លាំងណាញោមមើលញោមញោមបើដៃចេញទៅសៃអស់លហើយលវៀមអស់ទៅហើយនឹងមានអីតតតាំងទៀតឡើយនឹងញោមអាចតតាំងជាមួយនឹងយមរាជបានទេមិនទេបើអញ្ចឹងបើយើង ដឹងថាมันអាចតតាំងជាមួយនឹងយមរាជ មិនអាចតតាំងជាមួយនឹងច្បាប់ធម្មជាតិការកើតចាស់ឈឺស្លាប់នេះបានទេយើងត្រូវធ្វើអ្វីឲ្យជាប្រយោជន៍ដល់ជីវិតយើងដែលកំពុងរស់នៅនេះហើយការធ្វើអ្វីដែលជា ប្រយោជន៍នោះគឺអត់មានអីក្រៅពីអំពើល្អទេចាញោមអត់មានអីក្រៅពីអំពើល្អទេហើយអំពើល្អនេះមានច្រើនបន្តានច្រើនណាស់ណាញោមមានច្រើនសន្តានណាស់ ឲ្យតែជាអំពើល្អណាយើងសង្គ្រោះអ្នកចិត្តខាង ចេះអាណិតអ្នកចិត្តខាងក៏ជាអំពើល្អមែនទេយោចេះទូមានកូនដើរផ្លូវល្អឲ្យដើរផ្លូវត្រង់ក៏ជាអំពើល្អស្មោះត្រង់ជាមួយនឹងស្វាមីភរិយាក៏ជាអំពើល្អឲ្យទៀនក៏ជាអំពើល្អរក្សាសិលក៏ជាអំពើល្អសត្វតែជាអំពើល្អល្អទាំងអស់អំពើល្អទាំងអស់នឹងហើយដែល ញ៉ាំងជីវិតរបស់យើង ដែលកំពុងតែរស់នៅសពថ្ងៃនេះឲ្យវាមាន ប្រយោជន៍ឲ្យវាមានខ្លឹមខ្លឹមសារយល់បានទេញុំចំបក់ផ្អែមហ្នឹងហើយមានមលូចែកគ្នាហូបទៅកំអត់ឯងមានមលូគោកអដីមិនព្រមចេះចែកគ្នាហូបឯងឃើញយាយយាយដើរមកសឹកទិញមកតបក់1500 អូចាំលក់ធ្វើអីចែកគ្នាហូបទៅអំពើល្អទៅញោមមិនទេមិនចឹងឯងញោមហ្នឹងហើយចាស់ចាស់ហើយលក់អីទៀតញោមតែយ៉ាងចាស់ចាស់ថាចេះបើមិនលក់បានលុយណាធ្វើបន់ហេចាស់នឹងមិនបន់អីចាំរកណាទៀតឲ្យមលូយាយយាយមិនបន់តែតែបន់ទាំងអស់មែនទេញោមហ្នឹងហើយតែគាត់ថាបន់ក្នុងពេលនេះគឺបន់ចម្រើនបច្ចុប្បន្ន ណែតែកូនស្រីណែកូនប្រុសកូនស្រីណែមានតែដល់10នាក់នេះគាត់ធ្វើជូនអ្នកម្ដាយគឹមជានេះហើយនឹងជូនប៉ុនទៅដល់លោកឪពុកទូចឋានទៀតណែនេះគឺប៉ុនគាត់នេះគេថាប៉ុនខែភ្លឺមួយណាប៉ុនខែភ្លឺមួយទៀតប៉ុនខែងងឹតណែញាតញោមណាប៉ុនខែភ្លឺគឺធ្វើប៉ុនដោយម្ដាយកំពុងរស់នៅ កំពុងអង្គុយសាពះប្រសង់នេះនឹងប៉ុនខែភ្លឺជូនគាត់ទៅឲ្យតាមពិតទៅកូនកូនគាត់ធ្វើរាល់ថ្ងៃហ្នឹងប៉ុនមួយម៉ែហ្នឹងមែនទេហ្នឹងហើយគាត់ថាពេលនេះគាត់ធ្វើបុណ្យប្រកាសណៈកតញ្ញូហ្នឹងគឺថាប្រកាសឲ្យញាតិមិត្តដឹងទេថាបានធ្វើហើយតាមពិតទៅនិច្ចកតញ្ញូហ្នឹងគាត់ធ្វើរាល់ថ្ងៃព្រឹកបាយព្រឹកកាទៀវព្រឹកបបរនំបចុកចហោចហែអញ្ចឹងទៅល្ងាចឡើងអញ្ចឹងទៅឆាក្តៅស្ងោអញ្ចឹងទៅ សុបយ៉ាងទៅជូនម្ដាយជាហោជាហែរាល់ថ្ងៃយ៉ាងទៅគឺគាត់ធ្វើរាល់ថ្ងៃហើយណាតាគាត់ថាថ្ងៃនេះគាត់ប្រកាសព្រៀងលៀនក្រែងលោសាច់ញាតរបស់គាត់នៅហូតណាហូតណីឧត្តមមានជ័យបាត់ដបងសៀមរាបឯណាមកវានៅឆ្ងាយអញ្ចឹងទេអញ្ជើញគាត់ឲ្យជុំគ្នាម្ដង ដើម្បីឲ្យបានជុំញាតជុំមិត្តផងមិនអញ្ចឹងអីយាយហើយយាយយាយធ្វើប៉ុនហ្នឹងកូនមានបានហៅញាតមិត្តចិត្តឆ្ងាយមកច្រើនទេ ហៅនេះគេហៅថាបកាសនៈកតញ្ញូណាញោមណា គឺធ្វើបុណ្យដើម្បីហៅព្រៀងលៀនឲ្យចូលរួមត្រេកអរបុណ្យដែលយើងបានធ្វើជូនចំពោះអ្នកម្ដាយថ្ងៃហ្នឹងយល់ទេប៉ណ្ណឹងញោមអាមួយទៀតបុណ្យខែងឹតនោះគឺមិនភ្លេចទេគាត់ធ្លាប់មានគុណមាន បានផ្ដល់កំណើតឲ្យយើងមកទៅបីគាត់ស្លាប់ទៅក៏កូនចៅប្រុសស្រីនឹងអត់ភ្លេចដែរលោកតាទូចឋានណាណាប្រគិនចង្ហាន់ប្រសង់ពេលព្រឹកពេលថ្ងៃត្រង់យ៉ាងណាក្តីគឺកូនចៅប្រុសស្រីព្រមទាំងភរិយារបស់គាត់ហ្នឹងក៏ឧទ្ទិសបុណ្យទៅជូនគាត់ដែរមែនទេ ដើម្បីបំពេញចិត្តដើម្បីបំពេញកិច្ចកតញ្ញូរបស់កូនប្រុសស្រីហើយក៏ដើម្បីបំពេញនៅទូនាទីជាភរិយាដែលរស់នៅជាមួយគ្នាបានជាកូនពូនជាចៅនោះហ្នឹងអញ្ចឹងញោមណោះហ្នឹងហើយហើយដូចអាត្មានេះអំបិលបន្ទិះសតណាញោម42ហើយពឹងអីទៀតបើបងប្អូនខាងកើតនេះគ្រាន់គ្រាន់បើបើអាត្មានេះអំបិលបន្ទិះគេថាអំបិលត្រូវទឹកអីអាលេខខ្សលហ្នឹងញោម មានអីតាំងមានអីតទៀតទេ42ហើយអអត់មានអីត្រូវតតាំងអីទៀតទេអញ្ចឹងបើចាស់ទៅអត់មានកូនចៅណាគេធ្វើកតញ្ញូឲ្យទេមានតែធ្វើខ្លួនឯងធ្វើទៅណាចូលរួមចូលរួមថៃទៅអត់មានកូនណាធ្វើឲ្យផងយល់បើពឹងសាសសម័យនេះអំបិលរឹតតែរឹតរឹតតែអំបិលទៀតយល់ដូចកមួនត្រូវថ្ងៃអាលេខសោ សឹកទៅបាត់សឹកទៅបាត់តែឯងឈឺវាផងលូនផងមានណាមកមើលទេឥឡូវពឹងអីពឹងអាចារ្យខៀមពីសទៅគ្មានអាចារ្យខៀមមកអើតទេកណាត់ទៅពឹងអាចារ្យហុនតោពឹងអាចារ្យអីនេះពឹងពឹងមកមើលឯគុណឯងទៅតែចេញប្រឡូកបលាទៅហើយឆ្អេះឆ្អាបទៅហើយមិនកំព្រមសកុតបាត់ទៅយូរយូរម្លេះចឹងគាត់ ឃើញទេអញ្ចឹងញោមនេះសំណាង មានកូនចៅប្រុសស្រីបីបាច់ថែរក្សាហើយ មានកូនដឹងគុណទៅទៀតវាជាមហាសំណាងណាញោមមែនទេណាចំពោះអាត្មានេះអត់សំណាងទេញោមហ្នឹងហើយនឹងគាត់អាត្មា ផ្ដើមធေါ်ទេ ផ្ដើមនឹងកន្លះម៉ោងហើយនាំទេសទៀតមិនបាច់ទេញោម តែមិនយូរទេញោមអាត្មាតែផ្ដើមធေါ်គឺចប់ហើយតែដល់ប្រគិនទូរទីទៅលោកគ្រូអគ្គហ្នឹងគឺអាត្មាអេវ៉ាំងហើយតែគាត់ថាយ៉ាងណាគឺអាត្មាគាត់តែប្រាប់ញោមថាឲ្យចេះគិតចេះពិចារណាកុំយកពេលវេលាហ្នឹង ទៅធ្វើបាបអ្នកដតីទៅរុកគួនអ្នកដតីទៅបំបែកបំបាក់អ្នកដតីទៅបំបែកកូនបំបែកចៅបំបែកគ្នាទោះតែបំពេញតណ្ហារបស់ខ្លួននោះវាមិនត្រឹមត្រូវទេណាញោមហ្នឹងហើយវាមិនត្រឹមត្រូវទេព្រោះតែចង់ឈ្នះចិត្តកូនព្រោះតែចង់ឈ្នះចិត្តគេនោះបែជាទៅបំផ្លិចបំផ្លាញដតេនោះវាជាអកុសលធម៌ហើយតែកាលណាអកុសលធម៌ហ្នឹងនៅក្នុងចិត្ត ស្លាប់ទៅណាញោមណាស្លាប់ទៅអត់នេះទេទៅក្រោមហើយមិនដឹងទៅណាទេដឹងទៅក្រោមហ่ะស្លាប់ទៅណាញោមមិនដឹងទៅជាឆ្កែមិនដឹងទៅជាឆ្មាមិនដឹងទៅជាជ្រូកគេអាកមិនដឹងទៅជាគោគេដោតពីគូតចេញតាមមាត់គេបំវល់ណាគេបំវល់ចោះបំវល់ឡើងឆ្អិនទៅគេចលក់ទឹកត្រីអត់ដឹងទេអូស្លាប់ទៅយំណា ហ្នឹងហើយអញ្ចឹងសួរថាយើងនឹងចង់បានកំណើតអស់ហ្នឹងទេញោមចង់ទេអត់ចង់ទេមែនទេហ្នឹងហើយណាណាចង់កើតជាសត្វដេរិឆាននោះញោមម្នាក់ម្នាក់ធ្វើបុណ្យវិញប្រាថ្នាថាចង់ឲ្យមានចង់ឲ្យមានឃើញទេគាត់តែយើងធ្វើបុណ្យហ្នឹងចង់មានគ្រប់គ្នាចង់បានស្អាតគ្រប់គ្នាណាពីណា ចង់ទៅធ្លាក់នរកពីណាចង់កើតជាប្រែតពីណាចង់ក្រនោះយល់មែនទេ អញ្ចឹងគឺយើងចង់ជៀសឲ្យផុតអំពីពពួកសត្វដេរឆានទាំងអស់នោះក៏ប៉ុន្តែបើយើងចង់ជៀសឲ្យផុតអំពីកំណត់ដេរឆាន កំណត់ប្រែតតតែយើងនឹងឯងឆ្លាញ់ប៉ុនឆ្លាញ់ប៉ុនណាញោមឆ្លាញ់ប៉ុនយល់ទេញោមប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងខ្ញុំកណានឹងផ្ដើមប៉ុណ្ណឹងប្រគិនទូនាទីនេះទៅព្រះគ្រូអគ្គបញ្ញោសតរេតឲ្យរំគាយសេចក្តីព្រះអង្គស្រឡាញ់ពេញចិត្ត កន្លែងណាជ្រះថ្លាកន្លែងណា ដើម្បីឲ្យញាតិញោមអឺកាន់តែច្បាស់នៅក្នុងពធនោះគឺ ថាសូមរតនានិមន្តកណា ដាក់មកអស់ដៃទៅខ្ញុំកណាអត់សួរអីទេប្រកេនទូនាទីទៅព្រះអនុថេកណាសម្រាប់និមន្តកណាកណាសាធុអរប្រគុណច្រើនចំពោះព្រះមហាធេរៈដែលបានអនុញ្ញាត កេណ្ឌមកខ្ញុំបកណាអាត្មាភាពហ្នឹងសំដែងវធរដោយអត់ចាំបាច់សួរសំណួរបញ្ហាចោតឆ្លោយអីទេគឺទេតែម្ដងចឹងស្រួលទេញោមតែក្រនថាអ្វីដែលពិបាក គឺការសំដែងយ៉ាងម៉េចឲ្យត្រូវនឹងទឹកចិត្តញាតញោមព្រោះអាត្មាមិនមែនជាព្រះអរហន្ត ដែលដឹងនៅសន្តានចិត្តឬក៏ទឹកចិត្តរបស់ញាតិញោមទាំងអស់គ្នាទេមិនដឹងថាអ្នកណាត្រូវចិត្តខាងស្ដៅមិនដឹងអ្នកណាត្រូវចិត្តខាងមជូរគ្រឿងមិនដឹង អ្នកណាត្រូវការឆាក្តៅអីអត់ដឹងណាញោមពធហ្នឹងក៏ដូចគ្នាមិនដឹងថាញោមត្រូវចិត្តធរៈឬក៏ធរជ្រៅចូលចិត្ត ព្រះវិន័យប្រសូតអភិធម្មហ្នឹងក៏អត់ដឹងការសំដែងហ្នឹងគឺទៅតាម បញ្ញាបាធីរៀនចេះចាំបន្តិចបន្តួចអញ្ចឹងมันអាចផ្គប់ទឹកចិត្តញាតញោមពុតបរិស័ទនឹងឲ្យត្រេកអរខ្សប់គ្រប់មិនលើ គ្រប់រូបគ្រប់គ្នាបានទេ ហើយដូច្នោះគ្រាន់តែញាតញោមពុតបរិស័ទទាំងអស់គ្នាព្រមទទួលយកដោយសេចក្តី គោរពក្នុងធម៌ដោយសេចក្តីជ្រះថ្លាក្នុងធម៌ហើយយកទៅប្រតិបត្តិទៅតាមសំគួរដល់ធម៌ណាញាតិញោមណានឹងដូចនៅក្នុងសេចក្តីផ្ដើមរបស់ព្រះអង្គគ្រូព្រះអនុគុណបាញ់មិញហ្នឹងគឺរៀបរាប់អំពីបុណ្យញាតិញោមទាំងអស់គ្នាយើងមិនមែនទៅតែធ្វើក្នុងថ្ងៃនេះ ឬក៏ទៅតែធ្វើ ថ្ងៃមុនថ្ងៃមុនសប្តាហ៍មុនខែមុនឆ្នាំមុនអីអត់ទេគឺជីវិតរបស់យើងដែលគោរពស្រឡាញ់ព្រះពុទ្ធសាសនាស្ទើរតែអស់ជីវិតទៅវិញនេះ គឺយើងធ្វើច្រើនមកហើយក្រាន់តែថាបានញឹកញាប់និងរួញរាវទៅតាមធនធានទៅតាមពេលវេលាឬក៏ទៅតាមញាតញោមដែលត្រេកអរនិងមិនត្រេកអរ តែបុណ្យកុសលដូចព្រះអង្គគ្រូព្រះនុគុណបានលើកឡើងបាញ់មិញអញ្ចឹងណាញាតិញោមណាគឺវាតល់តែចិត្តរបស់យើងនឹងមានសេចក្តីត្រេកអរជ្រះថ្លាពេញចិត្តនៅក្នុងបុណ្យប្រសិនបើយើងអត់មានសេចក្តីជ្រះថ្លាត្រេកអរពេញចិត្តនៅក្នុងបុណ្យទេគំថាព្រះអង្គគ្រូប្រកាសប្រាប់បុណ្យជម្រាបបុណ្យឬក៏ម្ចាស់ដើម ទានប្រធាន ដើមបុណ្យក្នុងថ្ងៃនេះគ្រប់អញ្ជើញបណ្ណាក៏ដោយ នឹងតែអត់មានសេចក្តីជ្រះថ្លាហើយនឹងក៏មិនអាចចំណាយពេលវេលាមកបានដែរសុខចិត្តធ្វើមិនដឹងធ្វើមិនលឺតែប៉ុនប្រសិនបើយើងបានធ្វើហើយជ្រះថ្លាតិច គឺបានប៉ុនតិចជ្រះថ្លាល្មមបានប៉ុនល្មមជ្រះថ្លាខ្លាំងក៏បានប៉ុនខ្លាំងហ្នឹងហើយប៉ុននេះយើងធ្វើបានតិចក៏ដោយ ល្មមក៏ដោយច្រើនក៏ដោយ បុណ្យគឺជា កំណប់ទ្រព្យសម្បត្តិរបស់យើងដែលបុគ្គលណាណាមិនអាចលួចយកទៅបានកែវកងពិទូសូរកាលុយកាក់សម្ភារៈវត្ថុដ៏មានតម្លៃយើងអាចបាត់បង់ដោយជន់ ដតីដតីដែលបំណងមកលើទ្រពរបស់យើងមកលើលុយកាក់របស់យើងគេអាចលួចយកទៅបានតែ កំណប់ទ្រពគឺប៉ុននេះมันអាចលួចយកទៅបានទេ បញ្ញាំងចោរេហេទុហរាំងប៉ុននេះឯងគឺពពួកចោរมันអាចនាំយកទៅបានទេហើយបើអត់នាំយកទៅបានហើយគឺវាអត់បាត់មែនមិនមែនទេញាតិញោម នឹងដូចជាលុយកាក់របស់យើងដាក់ទូដែរគង់គេលួចទៅបាន តែកំណប់ទ្របគឺប៉ុននេះដែលយើង បានធ្វើហើយនេះអត់ចាំបាច់ដាក់ទូដៃអត់ចាំបាច់ចាក់សោឬក៏ប្រើសេនាយោពលឬក៏កងអង្គរៈសន្តិសុខការពារអីទេប៉ុននេះនោះព្រោះវានៅ ក្នុងបេះដូងសន្តាននៃចិត្តរបស់យើងនេះគឺអត់មានបកគលណាត្រេកអត់មានបកគលណា លួចនៅសេចក្តីត្រេកអរ សេចក្តីជ្រះថ្លារបស់យើងនេះបានទេគ្រាន់តែសំខាន់វាអាចជ្រុះបាត់ទៅត្រង់ដែលយើងអត់ស្គាល់វានឹងអត់ស្គាល់អ្វីទៅថាជាប៉ុនហ្នឹងអត់ស្គាល់អ្វីទៅដែលធ្វើទៅឲ្យកើតសេចក្តីសុខហ្នឹងក្នុងគណៈពេលដែលយើងធ្វើហ្នឹងតែយើងអត់ចេះរក្សាក៏វាទៅបាត់បង់ដោយគ្មានអ្នកលួចណាបាត់បង់ដោយគ្មានអ្នកលួចរឿងប៉ុនហ្នឹង ព្រោះអីមកពីយើងហ្នឹងអត់ស្គាល់បនហើយអត់ចេះរើសយករើសយកបនហ្នឹងទៅរក្សាទុកបននៅកន្លែងណាបនបនគឺនៅត្រង់សទ្ធានិងបញ្ញានឹងសទ្ធានិងបញ្ញា មានសទ្ធាហើយ វាតតែមានបញ្ញាស្គាល់ច្បាស់ទៅអាចធ្វើទៅត្រូវតែបើកាលណាដែលអត់មានបញ្ញាទេ មានសទ្ធាផ្ដេសផ្ដាស់អត់ត្រូវ ប៉ុនហ្នឹងក៏មិនប្រព្រឹត្តទៅឲ្យចម្រើនបានដែរហ្នឹងហើយអញ្ចឹងសរុបរួមមកវិញថាប៉ុននេះ ប្រសិនបើយើងបានធ្វើដោយសេចក្តីជ្រះថ្លាมันអាចបុគ្គលណាលួចយកប៉ុនយើងទៅបានទេហ្នឹងហើយប៉ុននេះទៀតសោតក៏ចម្រើនវិវត្តសេចក្តីសុខដល់ច្រើនដល់ជនដែលបានបំពេញប៉ុននោះឯងរមែងត្រេកអរនៅពេលទៀបនឹងស្លាប់ នៅពេលទៀតនឹងអស់ជីវិតហ្នឹងបញ្ញានិសុខខੰងជីវិតាំងសង្ខយមហេបននេះឯងរមែងជាសុខនៅពេលដែលយើងចិត្តអស់ជីវិតអត់វែងសម័យសម័យទៀបស្លាប់នឹងអត់មានបារម្ភអត់មានតក់ស្លុតអត់មានព្រឺព្រួយនឹងសេចក្តីស្លាប់ទេ វាទៅ ជាសម័យនឹកឃើញខ្លួនឯងបានថ្វាយអង្គមព្រះបានរៀន ធัวបានដាក់បាតរាប់បាតប្រសង់ថ្វាយអង្គមប្រសង់បានស្ដាប់ពធដែលប្រសង់សំដែង វាទៅ សម័យសម័យរឿងល្អល្អហ្នឹងអញ្ចឹងបុណ្យកុសលដែលយើង បានធ្វើហើយរមែងញ៉ាំងសេចក្តីសុខឲ្យយើងនៅពេលទៀបស្លាប់បញ្ញានិបរលោកកាស្មੰងបុណ្យនឹងឯងគឺជាកំណប់ទ្រពដែលយើងដកស្ពាយទៅកាន់ព្រះលោកជាទីពឹងរបស់សត្វលោកហ្នឹងហើយ ចឹងញាតិញោមពុតបរិស័ទហ្នឹងគួរតែធ្វើបន់ឬក៏មិនគួរធ្វើហើយញាតិញោមញោមអើយនឹងគួរធ្វើណែអញ្ចឹងញាតិញោមពុតបរិស័ទកំពុងតែស្ដាប់ធម៌ហ្នឹងក៏ក៏កំពុងតែប្ររពបន់នេះកំពុងតែត្រេកអរក្នុងបន់ហើយ គ្រាន់តែចូលរួមសេចក្តីផ្ដើមជាមួយព្រះអង្គគ្រូប្រមាណប៉ុណ្ណឹងដោយខ្សែអាត់ច្រើនណាស់ជាមួយនឹងកម្មវិធីចម្រើនបជនបច្ច័យ4ចម្រើនបជនបច្ច័យ4វាច្រើនហើយបានព្រះអង្គគ្រូលើកឡើងចឹងមកខាន់ផ្ដែអាផ្លែកខាងដើមបន្តិចហ្នឹងហើយកុំឲ្យខ្សែអាត់ហ្នឹងជន់គ្នាពេកហើយលោកមិញថាកន្លែងណាដែលលោកពីវនាវប៉ុនបាញ់មិញហ្នឹងឲ្យកាត់ចោលទៅ ហ្នឹងហើយអត់អីចាំកាត់ឲ្យចឹងបើមិនចង់លឺទេឥឡូវហ្នឹងកំពុងកសាងព្រះវិហារណាញោមណាព្រះអង្គគ្រូអនុគុណហើយអាត្មាហ្នឹងកំពុងតែកសាងសាលាអេអាត្មាប្រកាសញឹកហើយតាមវត្ថុតាមអីផ្សាយក៏ផ្សាយទេសនាតាមប៉ុនហ្នឹងក៏ផ្សាយហើយឥឡូវហ្នឹងតួឱកាសហ្នឹងឲ្យព្រះអង្គគ្រូអនុគុណទៅញោមមកជួយលោកផងញោមឥឡូវហ្នឹងពងបារម្ភខ្លួនឯងបជនច្រើននឹងអាយុច្រើនហើយ យកមកប្រៀបធៀបជាមួយអាត្មាមិនកើតទេលោក ថាអាត្មានៅក្រាន់បើព្រោះអាត្មានៅក្មេង តែមើលមុខដូចត្រង់ចង់យ៉ាប់ ជាងព្រះអនុគុណផងណាញោមណោះមកពីលោកបានសិពរថ្មីសិពររៀងខ្ចីដល់អាត្មានេះវាជីវរនេះវារៀងអាប់ខ្មៅឲ្យក្រាប់អញ្ចឹងវាត្រង់ចាស់បន្តិចហើយតាមពិតគេប្រើយពរចាស់ឲ្យវាសគមដើម្បីការពារខ្លួនគេកុំឲ្យកំមមើលឃើញណាញោមហ្នឹងហើយដល់ទៅពេលលោកបជនច្រើនអញ្ចឹងប្រើ ជីវរឬខ្ចីតិចទៅដើម្បីឲ្យកំមមើលឃើញដល់អាត្មានេះមិនបាច់ទេខំការពារខ្លួនដែរហ្នឹងរងថ្ងៃហ្នឹងហ្នឹងហើយចឹងងាកមកនៅក្នុងកម្មវិធីបន់របស់យើង ណាបងណាកម្មវិធីបន់ថ្ងៃនេះគឺញាតិញោមជាពិសេសកូនចៅប្រុសស្រីនឹងបានប្រពកម្មវិធីបន់បច្ច័យ4ជូនចំពោះអ្នកម្ដាយ ព្រមទាំងរំលឹកខួប5ឆ្នាំជូនទៅដល់លោកឪពុកនឹងអញ្ចឹងកម្មវិធីនេះ មាន2ណាមាន2ប៉ុនប៉ុនបច្ច័យ4ផងនិងប៉ុនរំលឹកខួបផងប៉ុនខែភ្លឺ1និងប៉ុនខែល្ងិត1ឥឡូវអាត្មាលើកឡើងអំពីប៉ុនខែភ្លឺនេះមុនទៅចោះកុំឲ្យប្រះសច្ចៈប្រធានបតកម្មវិធីប៉ុនរបស់គាត់កុំឲ្យថាអេបច្ច័យ4ចម្រើនបជនកូនគេធ្វើនៅណេះ ហេតុអីក៏ដែលគុណទៅលើកពីណាពីណីឲ្យប្រសិជ្ជៈពីកម្មវិធីដោយស្ដាប់យល់ដោយវាមិនត្រូវកម្មវិធីចឹងថ្មភាពលើកឡើងកម្មវិធីសំដែងពធហ្នឹងឲ្យស្របទៅតាមកម្មវិធីបុណ្យញាតិញោមពុទ្ធបរិស័ទមួយលើកូនចៅប្រុសស្រីដែលបានធ្វើបុណ្យបច្ច័យ4ពាក្យថាបុណ្យបច្ច័យ4នេះញាតិញោមពុទ្ធបរិស័ទក៏ធ្លាប់បានស្ដាប់ធ្លាប់បានឮ ប្រសង់សំដែងច្រើនជារឿយរឿយជាញឹកញឹកជាញាប់ញាប់មកហើយបច្ច័យ4ចម្រើនបច្ចុប្បន្ននឹងគឺកើតឡើងអាស្រ័យទៅដោយទឹកចិត្តសទ្ធារបស់កូនចៅគេមានកតញ្ញូតាធរនឹងអាការណាដែលមាននៅកតញ្ញូកតវិទេតាធរហើយទៅអាចធ្វើបន់បច្ច័យ4ចម្រើនបច្ចុប្បន្នជូនចំពោះលោកអ្នកដែលមានគុណបាន បើអត់មានកតញ្ញូកតវេទីទេក៏មិនអាចធ្វើទៅបានដែរ ពាក្យថាកតញ្ញូពាក្យថាកតញ្ញូនឹងមានន័យសេចក្តីថាគឺការដឹងនឹងការដឹងឧបការៈគុណដែលបុគ្គលណាមួយបានធ្វើជូនចំពោះខ្លួនឬក៏មានឧបការៈខាងដើមនៃខ្លួនដោយមានបទវកហៈថាកតាំងឧបការังជានិតៃតេកតញ្ញូតាចណោ និងជនឯណាដែលបានដឹងនៅឧបការៈដែលអ្នកដតីបានធ្វើមកលើខ្លួនខាងដើមជននោះឈ្មោះថាកតញ្ញូអញ្ចឹងកាលណាដែលបាន ដឹងគុណចំពោះអ្នកណាម្នាក់ហើយគ្រាន់តែសំដែងនៃការដឹងឲ្យឈ្មោះថាកតញ្ញូហ្នឹងឯងតែការដឹងនេះមិនតាន់គ្រប់គ្រាន់ទេវាតល តែមានកតវេទីគឺការធ្វើតប បើត្រឹមតែដឹងគ្រាន់តែដឹងទេតែបើមានកតវេទីក្នុង ការតបទៀតរិតតែប្រសើរកតាំងឧបការังវិតតេតេមានន័យសេចក្តីថាជនឯណាដែលបាន ប្រកាសឬក៏សំដែងនៅការតបស្នងចំពោះបកគលឯណា ដែលបាន ធ្វើ មកលើ ខ្លួនក្នុងកាលមុន ជននោះឲ្យឈ្មោះថាកតវទីជនចឹងដូចជាកូនចៅប្រុសស្រី ក្នុងថ្ងៃនេះ ដែលបានធ្វើបុណ្យកម្មវិធីយ៉ាងកក្រឹកកក្រែងបានប្រម៉ែប្រមុំពូតផ្ដុំនៅពុទ្ធបរិស័ទយ៉ាងច្រើន ចូលមកក្នុងពេលនេះក៏អាស្រ័យដោយកូនប្រុសកូនស្រីនឹងឯងមាននៅ កតញ្ញូកតវេទី ដឹងហើយប្រកាសនៅ គុណនេះឲ្យជ្រាបទៅដល់សោតៈរបស់មហាជនហ្នឹងហើយអញ្ចឹងកូននេះឯងគឺជាកូនដែលបានដឹងនៅតម្លៃទឹកដោះដ៏ថ្លៃថ្លាញើសឈាមរបស់លោកអ្នកដ៏មានគុណដែលបានចិញ្ចឹមមើលថែបង្កើតនៅរូបរាងកាយមកគឺមិនសាបសូន្យទេកូននឹងគឺជានរណា កូននឹងគឺអ្នកណាដែលបានកើតមកហើយបានទទួលការចិញ្ចឹមមើលថែ អំពីឪពុកអំពីម្ដាយឲ្យឈ្មោះថាកូនពាក្យថាបុតគឺបុគ្គលណាដែលបានញ៉ាំងហបរតីញ៉ាំងហរតីរបស់លោកអ្នកដ៏មានគុណឲ្យពេញឲ្យឈ្មោះថាបុតហ្នឹងហើយអញ្ចឹង ប្រសិនបើកូនចៅប្រុសស្រីនឹងឯងបាន ចិញ្ចឹមមើលថែលោកឪពុកអ្នកម្ដាយដោយបច្ច័យទាំងឡាយ4គឺកំពុងតែទំនប់បំរុងនិងញ៉ាំងនៅហរតីរបស់លោកអ្នកដ៏មានគុណនឹងឲ្យពេញឲ្យបរិបូរឲ្យលោកសុខឲ្យលោកចម្រើនឲ្យលោករីករាយក្នុងការរស់នៅ ក្រោមការតបស្នងរបស់កូនប្រុសរបស់កូនស្រីហ្នឹងហើយ ហើយប្រសិនណាបើយើងជាកូន ប្រសិនណាបើយើងជាបុត្រនេះក្រំតែឈ្មោះថាកូន ក្រំតែឈ្មោះថាបុត្រក៏ប៉ុន្តែយើងអត់មាន បានបំពេញកតបកិច្ចទួនាទីជាកូន ទេ វាក្រំតែឈ្មោះ ថាកូនដោយគាត់បង្កើតវាក្រំតែឈ្មោះថាបុត្រដែលគាត់បង្កើតតែក្រំជាការមកដើម្បីបន្លំ ឬក៏ក្រំតែជាការមកដើម្បី លួចសេចក្តីសពអំពុកម្ដាយយកទៅជន់ឈ្លីតែប៉ុណ្ណោះកូននោះឯងដូចជាបីសាចកូននោះឯងដូចជាអរិយទឹកកូននោះឯងដូចជាសត្វតិរិឆានរស់នៅជាមួយឪពុករស់នៅជាមួយម្ដាយតែធ្វើឲ្យលោកឪពុកអ្នកម្ដាយរងទឹកភ្នែកតែធ្វើឲ្យឪពុកនិងអ្នកម្ដាយនឹងឯងរងទុក្ខរងលំបាកអញ្ចឹង ក្រំតែឈ្មោះថាកូនក៏ពិតមែនក៏ប៉ុន្តែក្រំតែជាកូនខ្លែងខ្លាយហ្នឹងហើយក្រំតែជាកូនខ្លែងខ្លាយកើតមកក្រំតែបំពេញទុកឪពុកម្ដាយអញ្ចឹងនៅក្នុងចំណុចនេះផងដែរញាតិញោមជាពុទ្ធបរិស័ទទាំងអស់សុទ្ធសឹងតែ ជាអ្នកធ្លាប់ ជាកូនគេធ្លាប់ជាមានមានឪពុកធ្លាប់មានម្ដាយ នឹងអត់មានអ្នកណាកើតមកអត់មានឪពុកអត់មានម្ដាយអត់មានអ្នកណាកើតពីគុលឈើដើមឈើពីណាមកទេ សត្វតែធ្លាប់កើត អំពីម្ដាយឪពុកអ្នកផ្ដាល់កំណើតដល់ទៅពេលខ្លួនឯងមានកូន ពេលដែលខ្លួនឯងមានបុត្រយើងមានបានវាស់វែងតម្លៃយើងមានបានវាស់វែងនៅគុណ លោកឪពុកអ្នកម្ដាយហើយឬនៅតែយើងមាន បាននឹកស្រមៃទៅក្រោយបន្តិចទេថាខ្ញុំបារម្ភខ្ញុំព្រួយខ្ញុំនឹកអាណិតខ្ញុំគិតគូដល់កូនប្រុសដល់កូនស្រីរបស់ខ្ញុំតើលោកអ្នកដ៏មានគុណរបស់ខ្ញុំដែលលោក បាក់បែកចែកឋានទៅតើលោក នឹងបានគិតតើលោកនឹង បានបារម្ភតើលោកនឹងបានឧបត្ថម្ភទំនប់បំរុងរូបខ្ញុំនឹងឯងដូចដែលអ្វីខ្ញុំគិតគូរដល់កូនខ្ញុំដែរឬក៏យ៉ាងណា 9ខែ10ថ្ងៃ9ខែ10ថ្ងៃ ដែលញោមធ្លាប់រងធ្លាប់លំបាក9ខែ10ថ្ងៃដល់ថ្ងៃឆ្លងទន្លេស្ទើរតែនឹងផុតជីវិតស្ទើរតែនឹងដាច់ដង្ហើមលំបាកឈឺចាប់ឆ្លងកាត់ឧបសគ្គយ៉ាងច្រើននេះញាតិញោមពុតបរិស័ទធ្លាប់ឆ្លងកាត់ហើយតើញាតិញោមមាន បានសម្លឹងនឹកស្រមៃទៅដល់ អ្នកម្ដាយនឹកស្រមៃទៅដល់ទុកលំបាករបស់ឪពុកដែរឬក៏អត់នឹងបើយើងនឹកមិនឃើញ ទេ យើងក្រំតែ យក ខ្លួនឯងយកមកឧបមា យក ខ្លួនឯងយកមកវាស់វែងនៅ ពេលដែលយើងគិតគូរដល់កូនរបស់យើងនោះនៅពេលដែលយើងនឹកឃើញហើយយើងនឹងមានវបដិសារីនៅពេលណាដែលយើងបានធ្វើទុកធ្វើទោស នៅពេលណាដែលយើងនឹងឯងធ្វើបាបដល់លោកអ្នកដ៏មានគុណហេតុដូច្នោះបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាបុគ្គលណាធ្វើបាបឪពុកធ្វើបាបម្ដាយកើតជាតិណាណារមែងជាទុកមិនបានសេចក្តីសុខទេ បើទៅកើតជាតិណាណាជាម្ដាយគេកើតជាតិណាណាជាឪពុកគេត្រូវកូនធ្វើបាប ត្រូវកូននឹងឯងឲ្យទឹកភ្នែកបើមានប្តីប្តីមិនប្រកបដោយធម៌បើមាន ប្រពន្ធគឺ ប្រពន្ធមិនស្ដាប់ប្រពន្ធមិនខ្លាចបើធ្វើជាចវាយនាយគឺគេអត់ស្ដាប់ គេអត់ញញើតហើយអត់មានកូនចៅណាស្មោះត្រង់មានតែកូនចៅអ្នកផិតក្បត់កេងប្រវាញ់ប្រសិនបើកើតជាទាសកម្មករគេរមែងគេបោកប្រាស់រមែងគេធ្វើបាបនៅក្រោមអំណាចគៀបសង្កត់របស់គេ នេះដោយទោសនៃការធ្វើបាបឪពុកធ្វើបាបម្ដាយហើយប្រសិនអ្នកណារស់នៅជាមួយឪពុកនៅមួយជាមួយម្ដាយប្រើឪពុកប្រើម្ដាយឲ្យធ្វើកិច្ចការងារសពគ្រប់អន្លើ ប្រើម៉ែប្រើឪដោយ អាងថារស់នៅជាមួយគ្នាត្រូវអាស្រ័យដោយគាត់ហើយចង់ប្រើគាត់ ព្រោះគាត់ រស់នៅក្រោមការចិញ្ចឹមរបស់ខ្លួននោះអ្នកណាតាំងចិត្តប្រើគាត់យ៉ាងដូច្នោះកើតជាតិណាណាជាកញ្ចាស់គេជាខ្ញុំគេគ្រប់គ្រប់ជាតិតើនេះញោមញោមអើយអ្នកណាដែលធ្លាប់ប្រើម៉ែអ្នកណាដែលធ្លាប់ប្រើឪកើតជាតិណាណាខ្ញុំគេចាំប្រុងអ្នកប្រើម៉ែប្រើឪហ្នឹងហើយតែយាយយាយក៏ថាមិនឲ្យកូនបាបទេពួកកណាចូលចិត្ត ជួយកូនដែរព្រោះកូនវារវល់អឺអាហ្នឹងរឿងគាត់ណាញោមណោះតែកុំតែឡើងឡានម៉ែអើយមកវិញដាំបាយឲ្យឆ្អិនណាម៉ែអើយចាំបញ្ចុកបាយកូនខ្ញុំផងណាម៉ែអើយដឹកគោទៅចងក្រៅផងដាក់ស្មៅដាក់ចំបើងមើលរែកទឹកលាងទឹកឲ្យគោផងដាក់ចំណីឲ្យជ្រូកផងបាញ់កឲ្យមន់ផងអើអាហ្នឹងកើតជាតិកើតខ្ញុំគេកុំបន្ទោសនរណាបន្ទោសខ្លួនឯងណាញោមណា ហ្នឹងហើយចឹងយើងមើលបច្ចុប្បន្នប្រៀបធៀបគ្នាទៅម៉ែឪបច្ចុប្បន្នហ្នឹង គឺរស់នៅអាស្រ័យដោយការយកចិត្តយកថ្លើមគេណា បើអត់យកចិត្តយកថ្លើមគេទេខោអាវចង់សុំគេក៏ពិបាកមែនទេចង់សុំកាទៀវចង់សុំមហូបអាហារឆ្ងាញ់ម្ដងមកពេលក៏ពិបាក នឹងចង់សុំក្រែគេមួយ ចង់សុំពុះគេមួយចង់សុំមុងគេមួយហ្នឹងក៏ពិបាកហ្នឹងហើយពេលឈឺស្កាត់ឈឺក្បាលវិលមុខចុកពោះអួតចង្អោចង់សុំគេ ទៅទិញប្រេងកាឡាប៉ារ៉ាមកប្រទះហ្នឹងក៏ពិបាកតលយោចិត្តគេកូនអើយកូនកូនឯងទៅណាហ្នឹងហើយសុខសប្បាយកូនឯងមិនបាច់ខ្វល់ពីម៉ែទេចៅទុកឲ្យម៉ែមើលអើ សពុតសរងកូនឯងអីនេះទៅកូនឯងត្រាំទុកត្រាំដាក់នឹងទៅចាំម៉ែអ្នកបោកឲ្យចឹងឯងញោមអើឯណោះបានលឺសូតាម៉ែបោកឲ្យមិនមែនស្រាប់តែសរងអីចោលទាំងអាលីអូទៀតធ្វើបាបម៉ែនោះញោមអើយអើញោមហ្នឹងឯងយកចិត្តយកថ្លើមគេណាស់មកដល់បាយឆ្អិន ណែកូនអើយមកហើយនាំគ្នាបាយទឹកណាកូនអញធ្វើឆ្អិនហើយគ្របទុកយ៉ាងស្អាតអូខំនិយាយផ្អែមដាក់គេទៀតណាញោមតែបើកាលគេនៅតូចវិញណាគេគេទាយើងគេខឹងយើងផងយើងណា ទុកបាយឲ្យតិចក៏គេខឹងអាមហូបមិនឆ្ងាញ់ក៏គេខឹងទិញខោអាវឲ្យគេខុសក៏គេខឹងទិញបិចទិញសពើឲ្យគេខុសក៏គេខឹងទិញតំណប់ជើងឲ្យត្រូវជើងក៏គេខឹងទិញកតាបកបោបឲ្យគេខុសក៏គេខឹងឲ្យលុយគេតិចក៏គេខឹងនឹងចេញទៅក្រៅអត់មានរបស់ផ្ញើក៏គេខឹងទិញនោះមកឲ្យមិនត្រូវចិត្តក៏គេខឹងអូគេយំទៅធាក់ដីគេខឹងគេណាញោមអុយដល់តែពេលម៉ែវិញឯណែ ហ្នឹងហើយចាស់ទៅហើយយកចិត្តទុកដាក់គេមួយខែគេឲ្យ10ដុល្លារគេឲ្យ50000 60000អីហ្នឹងអូយផ្អែមកលួយណាខំលួងគេក៏លោកខែក្រោយលើសបាន80000អីខំលួងគេកូនអើយកូនមកហូបមហាអញធ្វើឆ្អិនហើយ ខោអាវកូនឯងក៏អញបោកគក់ដែរហើយអាអូនអាអូនចៅយាយអាអូនកូនមនាងឯងហ្នឹងក៏វាដេកលក់ស្កប់ស្កល់វាស៊ីការ៉េមួយថ្ងៃអស់ដល់12ដើមមកកូនអើយយកចិត្តនោះអញ្ចឹងផ្អែមហ្នឹងហើយហើយដល់តែពេលអញ្ចឹងអញ្ចឹងអីខ្ញុំមើលមើលហើយសួរថាកូនណាបាននឹកឃើញខ្លះតើកូនណាដែលបានដឹងកូនណាដែលបានគិត អំពីតម្លៃទឹកដោះនៃ អ្នកម្ដាយនោះចឹងចម្រើនពរជំរាបជូនថានៅពេលនេះដែលអ្នកម្ដាយនៅមានជីវិត អ្នកម្ដាយនៅមានភ្នែកភ្លឺនៅមានកម្លាំងកំហែងរស់នៅរងចាំទទួលការតបស្នងអំពីកូនប្រុសអំពីកូនស្រីនេះនឹងខោអាវត្រូវតែទិញឲ្យគាត់មាន ផ្លាស់ប្ដូរមានចាស់មានថ្មីណែសម្លៀកបំពាក់ឲ្យគាត់ប្រើប្រាស់ឲ្យសមគួរនឹងគេ មានសេនាសនៈកន្លែងរស់នៅឲ្យសុខសบายមានអាហារហូប ចុកឲ្យបាន គ្រប់គ្រាន់ពេលគាត់ឈឺថ្កាត់ចូលបារម្ភនឹកនាដាក់វេនគ្នាមកគក់ច្បាច់មើលថែសួរនាំអំពីសុខភាពរបស់គាត់ផងអានេះបានកូនល្អមែនទេញាតិញោមយើងនិយាយអំពីគុណរបស់គាត់នឹងវាច្រើនណាស់យើងមិនអាចរៀបរាប់អស់ទេហ្នឹងហើយ បានស្ដាប់លើពាក្យពោលត្អូនត្អែរៀបរាប់ពីម៉ែរងលំបាកច្រើនទុកព្រោះកូនឥតស្រាមស្រាអោក្តីលំបាកច្រើនហោះស្ដីព្រះពុទ្ធត្រាស់ថាមហាគុណគុណមានទម្ងន់លើសផែនដី បើកូនណាយល់ពិតជាប្របីតបគុណម្ដាយថ្លៃនោះជាបុណ្យធំពេលបានស្ដាប់ធម៌លោកទេសនាគិតពិចារណាគិតចង់យំលោកប្រៀបថាទោះ មាសប៉ុនភ្នំមិនមានទំហំស្មើគុណម្ដាយហ្នឹងហើយ ទោះជាមាសប្រពន្ធភ្នំក៏មិនអាចវាស់វែងទំហំនៃគុណអ្នកម្ដាយលោកឪពុកនឹងបានដែរនឹងពីព្រោះគាត់នឹងឯងរងទុករងលំបាកច្រើនហើយជាពិសេសដោយលោកយាយដឹងមីម៉ាយតាំងពីឆ្នាំណាមកហ្នឹងហើយមីម៉ាយទៅចាស់ដែរហើយទេហ៎តែបើយាយខ្លះមីម៉ាយតាំងពីពតមកស្មោះត្រង់ជាមួយប្តីអាណាចូលសួរក៏អត់យកដែរខ្លាចគេធ្វើបាបកូនណោះញោមណោះនឹងចង់តែឯងមានផ្ទះវិឡាមានលុយដុល្លារមាន នឹងមានឡានទំនើបលុយវ៉ាលៀនបណ្ណាក៏អញអត់យកមកធ្វើប្តីដែរព្រោះអញខ្លាចធ្វើបាបកូនរបស់អញណែគាត់តាំងចិត្តរបស់គាត់យ៉ាងដាច់អហង្ការយ៉ាងមកអត់យកនរណាទាំងអស់សុខចិត្តរងលំបាកគាត់នឹកឃើញថាកូនខ្លួនឯងកើតមកហើយត្រូវចិញ្ចឹមញើសឈាមខ្លួនឯងដោយនឹកស្រមៃទៅដល់លោកឪពុកដែលកំសត់កំរជាមួយគ្នាបានផ្ដល់ដំណក់ឈាមនេះមកហើយសុខចិត្តរងលំបាកម្នាក់ឯងវេទនាប៉ុណ្ណា តែដល់ពេលបានកូនខ្លះកូនល្អទៅ ក៏បានតបស្នងចំពោះគាត់សមប្រកបដោយអ្វីដែលគាត់បានប្រឹងប្រែងតែកូនខ្លះកើតមកគឺខុសតទេខុសទាំងចិត្តខុសទាំងស្មារតីដែលគាត់យកចិត្តទុកដាក់តែងតែគាត់រំពឹងនោះ មែនទេញោមសេចក្តីសង្ឃឹមបានត្រឹមខកចិត្តកូនខ្ញុំធំពិតធំឥតកោះត្រើយកូនខ្ញុំធំលុកគុណម៉ែឪអស់ហើយអោម្ចាស់ថ្លៃហើយធំហួសពឹងបាន កូនខ្លះធំហួសពឹងបានមែនទេញាតិញោមញោមអើយតែតាពឹងពរវាមើលបំហេចោះកូនមិនមែនមានតែខ្ញុំទេមិនម៉ែឯងឯងមកផ្ទះខ្ញុំឲ្យញឹកញយចោះមីកពៅអាបងអីម៉ែឯងមិនស្គាល់តែផ្លូវមកផ្ទះខ្ញុំទេអ្ហ៎ណេះគេស្ដីឲ្យទៅទៀតអើអញមិនតន់រកគេរកកូនឯងមុនហ្នឹងបើកូនឯងអត់ប្រាប់ម៉ែទៅចាំម៉ែទៅទៀតអាបងអឺហើយចុះបើនិយាយមួយម៉ែមួយអើឲ្យបានស្រួលបួលទៅវាថៃណាញោមណា មែនកូនអ្នកស្រុកនេះទេកូនអ្នកស្រុកឯណាឯណីចិត្តតាពាំងត្រោកផងមិនដឹងនោះអូមែននៅម្ដុំនេះទេវត្តថ្មីក៏អត់មានដែរវត្តថ្មីបើអាត្មានៅក្នុងអាត្មាល្អហើយអញ្ចឹងចម្រើនពរញាតិញោមពុតបោសថាកូន ខ្លះធំហួសពឹងបាន ឯកូនកំឡោះសោះតែនឹងខានចូលផ្ទះស្មើម៉ានមានរឿងតែម្ដង កូនតូចព្រួយតូចកូនធំព្រួយធំកូនពេញក្រមុំព្រួយនឹងថែប្រានឥឡូវនឹងបបាក់កលុកຕົកឆាណាណាញោមញោមអើយ ពិបាកថែទាំណាស់កូនបង្កើតបានតែរូបរាងតែចិត្តសន្តានរបស់វានឹងពិបាកចិញ្ចឹមណាស់ណាញោមតិចតែស្ដីបដៅថាហើយខ្ញុំមិនសម័យអង្គរស្លៀកហូលសពុតពតដោយម៉ែឯងទេសម័យនេះសម័យគេស្លៀកខោកបុចនឹងកាត់សកផ្លូវឲ្យលហែកតិចបានវាទៅនើប មែនទេឲ្យចាក់ឲ្យចង់ឲ្យយ៉ាស់ខ្នងអានឹងវាមានលយហើយដល់ឡាពេលឥឡូវហ្នឹងម៉ែឯងមកនិយាយសង្គមម៉ែឯងសម័យអង្គរមិនអង្កើតហើយដល់ឡាពេលខ្ញុំហ្នឹងឯងមិនត្រូវដើរឲ្យតាន់សម័យហ្នឹងហើយដើរឲ្យតាន់សម័យនៅបើម៉ែឯងនិយាយថាឲ្យដូចម៉ែឯងនោះវាអត់មានរីកចម្រើនទៅណាទេចឹងណាញោមណាស្អីឲ្យចេះអូមានគេទេមកញោមអធិស្ឋាន អត់មានណាទេមកសង្ស័យតិចមានណានៃទេចង់ញ៉ែហ្នឹងហើយអញ្ចឹងងាកមកធေါ်យើងវិញណាញោមណាចឹងបើកាលណាយើងនិយាយទូនមានព្រានបដៅគេថាកាលណាដែលម៉ែឯងនិយាយស្ដីបដៅតាមតម៉ែឯងមិនអាចរីកចម្រើនបានទេចឹងយើងយើងយើងអត់អាចនិយាយទូនមានព្រានបដៅគេបាន ទេសម័យឥឡូវនេះ តែនិយាយដល់កូនមួយចំនួនទេណាញោមណា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 អ្វីអ្វីក្នុងលោកកើតព្រោះហេតុឃើញច្បាស់ក្រឡែតគុណម៉ែឪកូនរស់ធំឡើងស្វែងរកផ្លូវសងគុណម៉ែឪទៅត្រូវច្បាប់ បើកូនមិនបានធ្វើអ្វីធំដុំសូមតែមាសមុំប្រែកុំតែមាសមុំប្រែក្រឡាប់ចោះចេញពីផ្ទះមិនបានប្រាប់បញ្ញាប់តាមប្រុសព្រោះស្នេហា ចំណែកកូនប្រុសក៏ដូចគ្នាកុំធ្វើរឹកពៀមនុស្សបាបផ្សា ប្រគល់ខ្លួនប្រានឲ្យស្រីស្រារកផ្ដាច់សង្ខារចោលម៉ែឪម៉ែឪចិញ្ចឹម4 10 20ឆ្នាំកូនបាន សាងកម្មគេអាស្រូវរត់ចេញពីផ្ទះបាត់ភ្លាមទៅទុកឲ្យម៉ែឪនៅសល់អីហាញោមញោមអើយម៉ែឪគាត់ថាកូនហើយចាំអាយុច្រើនតិចទៅកូន ម៉ែមិនខត់ទេអារឿងប្តីរឿងប្រពន្ធនោះគង់តរឲ្យទេគង់តរៀបចំឲ្យទេកូនតែឲ្យកូនឯងចាស់ចិត្តចាស់កំណត់តិចទៅងាប់ហើយបើតែយ៉ាងនឹងនោះខ្ញុំរត់តាមគេបាត់ឥឡូវនោះទៅបាត់មែនញោមអើយញោមហើយម៉ែនោះនឹកឃើញអាណិតថាអើបើទៅក៏ទៅត្រឡប់មកវិញថ្ងៃណារៀបចំឲ្យវាមានអីដាក់ប្លង់ដីទៅខ្ចីលុយធនាគារការសាថ្មីដល់ទៅទៀតគឺនេះបាក់បាបធ្វើបាបក៏ម្ដងទៀតណោះញោមណោះមែនទេចឹងបានថានឹងហ្នឹង ទឹកចិត្តរបស់គាត់ទោះជាយ៉ាងណាពេលដែលបាត់កូនពីផ្ទះប៉ុណ្ណឹងហើយនៅតែនឹកស្រមៃថាអូណកូនរបស់អញហ្នឹង ទៅបាត់ដោយសារតែខ្ញុំនឹងឯងស្ដីបន្ទោសថាឲ្យកូនអោកូនឲ្យកូនតាកូនទៅនឹងឯងសុខសប្បាយអត់តាកូនទៅនឹងឯងបានបាយបានទឹកអីហូបហើយនៅមានកន្លែងដេកពួនអីនឹងស្នាក់អាស្រ័យនៅសុខសប្បាយអត់ទេកូនឲ្យកូនត្រឡប់មកផ្ទះវិញមកអត់អីទេម៉ែឈប់ខឹងហើយម៉ែណាទៅខឹងកូនម៉ែណាទៅគុំគួនកូននោះឲ្យធូបបន់ជីដូនបន់ជីតាឲ្យជំរុញបណ្ដាចិត្តកូននោះឲ្យត្រឡប់មកផ្ទះវិញលើកលែងទោសឲ្យកូនណែនៅស្រឡាញ់កូនដល់ម្លឹងទៀតណាណោះញោមណោះ ព្រោះអីថាកូននឹងឯងជាកែវភ្នែកកូននឹងឯងជាជីវិតកូននឹងឯងគឺជាដង្ហើមរស់របស់គាត់ដែលគាត់ពឹងថាអត់ពីឪពុកអត់ពីម្ដាយទៅនេះអត់ពីអត់ទៅអត់ពីឪពុកទៅនេះគាត់ខំគាត់ប្រឹងប្រែងគឺដើម្បីអនាគតកូនរបស់គាត់ហើយដល់ទៅពេលឥឡូវនឹងឯងធំហើយហេតុអ្វីក៏កូននឹងឯងរត់ចាញ់ពីផ្ទះចាក់ចោលម្ដាយតិចបិទហ្នឹង ហ្នឹងហើយហេតុអីក៏រត់ចោលម្ដាយម្ដាយខំទាំងអស់ហ្នឹងគឺអត់ដើម្បីអ្នកណាទេម៉ែខំនឹងឯងគឺដើម្បីកូនប្រុសគឺដើម្បីកូនស្រីនឹងហើយអោកូនមាសម្ដាយហើយម៉ែស៊ូណាស់ឈឺម៉ែខំណាស់ក្រោមថ្ងៃហាលភ្លៀងវេទនាតោកយ៉ាលំបាកប៉ុណ្ណា គឺខំដើម្បីកូនហេតុអ្វីក៏កូនមិនបានគិតមិនបានពិចារណា ពេលកូនកើតមកណាកូនម៉ែសប្បាយ នឹងពេលកូនកើតមកម៉ែសបាយទោះអត់ប្រាក់ចាយមិនចេញស្ដីខំប្រឹងរកស៊ីកាប់គាស់រែកដីលំបាកម្ដេចក្ដីមិនហ៊ានធ្ងោមានគេសួរថាខំអ្វីម្លេះថ្ងៃក្តៅសឹងឆេះមិនចេះចាញ់ម៉ែឆ្លើយថាព្រោះកូនសម្លាញ់កិតកាញ់រកប្រាក់មិនចង់លះហែធ្វើមកដេចកូនខ្ញុំកំព្រាឪតាំងតែពីនៅក្នុងពោះម៉ែខ្ញុំខំចិញ្ចឹមបីបាច់ ថែរហូតតលតែឥឡូវនេះឥឡូវកូនខ្ញុំធំពេញក្រមុំកំឡោះរូបរាងស្រស់បោះមិនសំគិះខ្ញុំបានទិញម៉ូតូកង់រហូតដល់ឡានឲ្យកូនជិះខ្ញុំសុខចិត្តរិះកំណាញ់តែមាត់ឯង គេណែពេលខ្លះគាត់រិះគាត់កំណាញ់ឈឺក្បាលវិលមុខមិនហ៊ានទិញថ្នាំ សុកចិត្តទៅស្ទុះសម្បកសើឈើឬឈើស្លឹកឈើយកមកផ្សំធ្វើជាថ្នាំតែដល់តែពេលកូនឈឺឲ្យលុយមកសំទាំងប្រមាណលុយក្នុងធនាគារបោកកូនជ្រូករហូតមិនគ្រប់ទៅខ្ចីគេទៀតលក់គោលក់ដល់ស្រែប្រចាំទាំងផ្ទះតទៅទៀតឲ្យតែកូនជា មែនមិនមែនទេញោមមែនអត់ អានេះបានថាត្រូវតែគិតត្រូវតែនឹកស្រមៃកន្លែងហ្នឹងបើយើងគិតយកយកគិតតែល្មមល្មមទេនឹកដល់ប្រាក់ខែខ្លួនឯងបើកមកឲ្យម៉ែបន្តិចតួចនឹកដល់ប្រាក់ខែបើកឲ្យលុយម៉ែប៉ុណ្ណេះប៉ុណ្ណោះយើងភ្លេចគិតថាអ្វីដែលគាត់ចិញ្ចឹមមើលថែយើងនោះគឺវាច្រើនលើសលប់ក្រៃលែងមែនទេលើសលប់ក្រៃលែងហេតុដូច្នោះហើយយើងជាកូនប្រុសយើងជាកូនស្រីឥឡូវម្ដាយនៅរស់គាត់បីយើងយកចិត្តទុកដាក់បំរើគាត់បើសិនណា មិនមានលុយគ្រប់គ្រាន់ឬក៏គាត់មិនមិនត្រេកអរនឹងរបស់ទំនើបរបស់ហឺហាឬក៏វត្ថុស័កសំភារៈឲ្យវាក្រាស់ក្រែលទេ ត្រឹមតែកូនយកចិត្តទុកដាក់ថាសម្ពុតអាវចាស់ត្រឹមតែប្រឡាក់បោកគក់មហោមហាទិញជូនគាត់កន្លែងសម្រានត្រូវតែបោសសម្អាត ពេលគាត់ឈឺដាក់វេនគ្នាមកគក់ច្បាច់កោកខ្យល់ជូនគាត់ ទឹកក្តៅទឹកត្រជាក់ជាប្រចាំទៅ អូសបាយចិត្តណាវាមិនមែនតល់តែវិឡាប10ជាន់20ជាន់ឯណាអត់ទេ ត្រឹមតែខ្ទមមួយដាក់កង្ហាល់វិលរាល់ថ្ងៃនឹងសបាយចិត្តក្រៃលែងណោះញោមណោះបើផ្ទើផ្ទះបើសិនតែធ្វើផ្ទះឲ្យធំមកគាត់វិញងាប់អាកូនណាបើសិនធ្វើផ្ទះធំឡើងឡើងធ្វើចេះដីអញវិញអញសបាយចិត្តជាងហងហ្នឹងហើយបើទៅជាយ៉ាងទៅវិញព្រោះអីបើធ្វើផ្ទះខ្ពស់ពេកគាត់ឡើងទៅវាមិនដល់ណែមែនទេញាតិញោមមែនទេ ហើយបើទិញខោអាវថ្មីជូនគាត់ងាប់អស់ទិញខោអាវចុះកំពុងឲ្យទេខោអាវអញទុកតាំងពីណាពីណីមករອບកាតេរອບបេដុតតែខ្មោចអញមួយកុំអស់ដែរកូនទិញស្អីទៀតបើហិនលុយណែឃើញទឹកចិត្តគាត់ទេញោមអត់ទិញស្បែកជើងឲ្យថ្មីងាប់អស់ទិញអាថ្មីឲ្យទេអញចំណាស់នឹងហើយអញពាក់តាអាចាស់របស់អញក៏បានដែរណែអាបើជើងដាច់មកខាងចងស្បង់លោកទៀតណាញោមហ្នឹងហើយគាត់ត្រេកអរគាត់មិនមែនទៅឲ្យតែកូនយកចិត្តទុកដាក់ គាត់មិនទៀមទានៅវត្ថុស័កសម្ភារៈខាងក្រៅទេ ត្រឹមតែយើង មានបាយមានទឹកសម្លៀកបំពាក់ជូនគាត់ផ្លាស់ប្ដូរឬក៏បោកគក់ជូនគាត់តែប៉ុណ្្នឹងរីករាយសប្បាយចិត្តទេយាយអើយាយយាយអើយហ្នឹងហើយបើសិនជាចង់បានកូនល្អមករកអាត្មាណាញោមហ្នឹងហើយព្រោះអាត្មាកូនល្អតែលោកគ្រូខាងលិចមិនដឹងល្អដឹងអត់ទេ តែកុំជឿញោមមនុស្សល្អតែមាត់អញ្ចឹងទេកុំជឿតែដល់អត់មាត់អត់មាត់ប្រហែលលោកអញ្ចឹងបានបានបានបានល្អហ្នឹងហើយអញ្ចឹងចម្រើនពរញាតញោមពុទ្ធបរិស័ទទាំងអស់ថាការលើកឡើងមកនេះมันមាននរណាអាចធ្វើបានទាំងអស់ទេគ្រាន់តែជាការក្រើនរំលឹកដាស់តឿនកូនប្រុសកូនស្រីធ្វើបន់ខែភ្លឺគឺធ្វើនៅពេលណា ដែលលោកឪពុកអ្នកម្ដាយនៅរស់ហ្នឹងហើយ ហើយកូនគ្រប់ប្រាណហើយកុំប្រងើយចូលរហ័សម៉ែឪនៅលើផ្ទះអ្នករវាសន្សំបុណ្យជូនមហូបចំណីគប់ជូនគោរពអ្នកមានគុណជូនគាត់ពិសាមុនអ្នកបានបុណ្យជាប្រកាសសម្ពុទ្ធ វស្លៀកពាក់បើប្រឡាក់បោកហាលបត់ប្រព្រឹត្តល្អមកចត់ នេះជីវិតកូនប្រុសស្រីណាប់ណាអនុមោទនីហ្នឹងហើយហើយរឿងប៉ុនខែភ្លឺហ្នឹងប៉ណ្ណឹងណាញោមណាហ្នឹងហើយប៉ុនខែភ្លឺហ្នឹង គឺអត់មានអ្វីយកចិត្តទុកដាក់ចិញ្ចឹមមើលថែគាត់នឹងអាមែនកម្មវិធីនឹងឈ្មោះថាបច្ច័យ4នេះនេះវាគ្រាន់តែ ជាពិធីបច្ច័យ4គឺការធ្វើប្រចាំជូនបាយជូនទឹកសម្លៀកបំពាក់សេនាសនៈ ឬក៏កលិនភេសជ្ជៈជូនគាត់ជាប្រចាំអានឹងហៅថាបច្ច័យ4ហើយហើយ ចំពោះប៉ុនខែលងឹតគឺធ្វើប៉ុនឧទ្ទិសជូនចំពោះលោកឪពុកដែលបានចែកឋានទៅនោះស្អែកឡើងយើងធ្វើទៅណាសមាទានសិលប្រគេនប្រសង់យកចិត្តទុកដាក់ប្រតិបត្តិចំពោះប្រសង់ហើយតាំងចិត្តឧទ្ទិសណាបងសង្រងរកលោកឪពុក ដែលបានចែកឋានទៅនោះទឺចំចំឈ្មោះទៅ ហើយយ៉ាងកេងជ្រោចទឹកទៅហើយប្រសិនបើគាត់ នៅទីណាកន្លែងណាសំគួរនឹងបានណាត្រេកអរអនុមោទនាកើតនោះគាត់នឹងមកដើម្បីត្រេកអរអនុមោទនានៅបុណ្យកុសលដែលកូនចៅគេធ្វើឧទ្ទិសជូនទៅអើយនឹងជាការស្រេចប៉ុណ្ណឹងបុណ្យណាបច្ច័យ4ព្រមទាំងរំលឹកខុបប្រមាណប៉ុណ្ណេះប្រគេនដល់ព្រះអរិយកាសពពីព្រោះអីអាត្មាភាពអារម្មណ៍មិនសូវល្អ ណាទេសនាមិនសូវស្រួលពីព្រោះភ្ញៀវវាចេះតែមកយាយចេះតែកអេលកអលបបមិនទាន់បានហូបភ្នែកវាចេះតែសាអេជើងចេះតែប្រែប្រួលលមួលរត់តាមកត្រកស្លាឯតានេះចេះតែមើលនីលកាអាត្មាក៏មិនហ៊ានបន្តហ្នឹងហើយអញ្ចឹងអារម្មណ៍វាមិនសូវល្អសំឡេងក៏មិនសូវកើតពីព្រោះអីវាចេះតែឈឺកកប្រហែលថ្ងៃវាហត់អនុមោទនី ចឹងខ្ញុំកណាប្រមាណប៉ុណ្ណឹងឯងថ្ងៃនេះអារម្មណ៍មិនសូវល្អទេសនាមិនសូវព្រោះអីយ៉ាងណាពឹងលើព្រះមហាថៃជួយសម្រួលយាយយាយគាត់ចេះអង្គុយឲ្យភ្ញៀវគេផ្សេងឯងកណាអាចប្រទៀនបន្ថែមបាន ណាសាធុណាញាតញោមពុទ្ធបរិស័ទលោកបានដែលមកហ្នឹងគឺថាប្រោះហើយវែងឆ្ងាយញាតញោមដែលស្ដាប់ហ្នឹងក៏អត់មានក្មេងស្ដាប់ដែរ បើគិតឲ្យមែនតែនទៅទៀងទៀងឲ្យតែម៉ែអោបស្ដាប់ទេគ្មានកូនណាស្ដាប់ទេញោមដល់ពេលយូរយូរទៅកតញ្ញូនឹងទេឲ្យតែម៉ែអោស្ដាប់ដឹងតែម៉ែអោតបតែម៉ែអោគិតទៅស្ដាប់តែម៉ែអោយើងសួរថានៅក្នុងរោងនឹងមានគ្មានក្មេងទេញោមអត់អត់នឹងក្មេងស្ដាប់ផងមានអាចារ្យអាចារ្យយាយជីអញ្ចឹងហើយបានតែលោកទេសនារាប់ឆ្នាំរាប់ខែ មកហើយនៅតែកូននឹងធ្វើឲ្យម៉ែលំបាកដោយសារអីដោយសារកូនអត់ស្ដាប់ខ្ញុំមិនជឿយ៉ាងអត់អត់ស្ដាប់អញ្ចឹងត្រង់នេះគឺវាអាចមានផលប្រយោជន៍ដោយសារអីដោយសារយើងបានចាក់ផ្សាយតាមវិទ្យុអញ្ចឹងទៅកញ្លោក្មេងខ្លះគាត់មានឧបនិស្ស័យខាងធរហ្នឹងទៅក៏បើកទៅឃើញណាញោម ក្នុង YouTube គេកាត់ក្នុងវិទ្យុគេចាក់ស្ដាប់ទៅជេស្ដាប់តិចស្ដាប់ណាស្ដាប់ទៅតំណងណាបើពេលតំណងស្ដាប់ទៅជក់ចិត្តក៏អាចជាផលប្រយោជន៍ដែរយំតែមិនទៅទេក្មេងមិនទៅស្ដាប់ទេយំតែប៉ះខកបុលឡើងលឿនណាយំហ្នឹងហើយអញ្ចឹងយមធ្វើមិនទេយមណាបើអញ្ចឹងហើយយមយើងមានតែបជ្រាបខ្លួនឯងទៅណាយមកូនរបស់យើង ដែលពឹងលើប្រសង់នោះវាអត់បានជាដុំកពួនទេយ៉ាងមិនថាមិនបានដុំកពួនព្រោះអត់ស្ដាប់ណាចា មានតែអាចារ្យទេព្រឹកព្រលឹមឡើងទេមកក្រែទៀតទៅណាអាហ្នឹងបានកូនចៅជុំគ្នាបើថាពឹងលោកគ្មានបានស្អីទេបើអត់មានឃើញកូនណាស្ដាប់ផងខ្ញុំណាយោមណោអាត្មាគាត់តែ ពេញ5នាទីដើម្បីឲ្យញោមនឹងបានស្ដាប់ហើយក៏ដូចជាបងប្អូននៅទូទាំងប្រទេសដែលបានបើកស្ដាប់បពសុដងចានីហ្នឹងគឺថាឲ្យបានជ្រាបថារឿងកតញ្ញូនេះណាវាធំជាងអីទាំងអស់កតញ្ញូហ្នឹងណាធំជាងបារមីទៅទៀតហើយនៅក្នុងបារមីទាំង10ហ្នឹងអត់មានកតញ្ញូបារមីទេក៏ប៉ុន្តែកតញ្ញូនឹងជាប្រធានបារមីប្រសិនបើ ព្រះពុទ្ធសំដែងអបប្រសិនបើព្រះពុទ្ធលោកបំពេញបារមីហើយប៉ុន្តែលោកអត់មានកតញ្ញូហ្នឹងណាគាត់បានត្រាស់ជាព្រះពុទ្ធដែរញោមយល់អញ្ចឹងទៅណាញោមជ្រាបអញ្ចឹងយើងឧទាហរណ៍ឧទាហរណ៍ថាយើងធ្វើបាបម៉ែធ្វើបាបឪយ៉ាងណាញោមយើងវាយម៉ែវាយឪប្រមាថម៉ែប្រមាថឪតែដល់ពេលយើងដឹងខ្លួនខុស យើងនាំគ្នាទៅធ្វើបុណ្យធ្វើបុណ្យកសាងវិហារ100កសាងកុដិ100កសាងសាលាបាលី100ស្អីក៏ដោយ100 100មុខទាំងអស់ដល់ពេលស្លាប់ទៅ សួរថាប៉ុននឹងអាចជ្រុំជ្រែងបកលដែលប្រមាថម៉ែប្រមាថអូវាយម៉ែវាយអូនឹងឲ្យរួចផុតអំពីនរកបានអត់ណាញោមអត់បានទេអត់បានដាច់ខាតមកទៅបីធ្វើប៉ុនមិនដែរអត់បានយើងឧទាហរណ៍ដូចជា បាត់បាត់អាចសតោ ញោមអាបើជាសតោណាញោមឧទាហរណ៍ស្រាប់សម្រាប់បីតាខ្លួនឯងដើម្បីក្រងរាជឃើញទេដោយទទួលពាក្យញុះញង់ពីព្រះទេវទត្តឃើញទេដល់ពេលសម្រាប់បេដាហើយដឹងកំហុសខ្លួនឯងលោកដឹងកំហុសខំសាងណាញោមសាងបុណ្យនឹងថាអើឲ្យវារួចទោះអញវាយឪទោះអញសម្លាប់ឪហ្នឹង ឲ្យរួចថាកំអយសត្វទៅធ្លាក់នរកខំកសាងពុទ្ធសាសនាញោមអើយកសាងវិហារផងកសាងកត់ថ្វាយព្រះផងថ្វាយព្រះរហន្តផងហើយធ្វើបន់សតតែជាមួយព្រះរហន្តសួរថាប្របាទអាចិសតុនឹងពេលស្លាប់ទៅនឹងបន់នឹង អាចជ្រុំជ្រែងអាចិសតុឲ្យផុតអំពីនរកបានទេញោមអត់ទេយ៉ាងអាចិសតុធ្លាក់នរករហូតដល់សប្តាហ៍ថ្ងៃដោយសារការសម្លាប់ បេតានឹងឯងការប្រមាថបេតានឹងឯងអញ្ចឹងឧទាហរណ៍យ៉ាងណាយើងក៏ដូចគ្នាដែរណាញោមណាកុំអាំងអញជេរគាត់អញប្រមាថគាត់អត់បញ្ហាអត់បញ្ហាអញធ្វើបុណ្យមួយលោកកសាងសាលាឆាន់លោកគ្រូអគ្គសុតរេតកសាងវិហារលោកគ្រូវត្តពាំងត្រោកកសាងវត្តតម្រងអញកសាងឲ្យច្រើនទៅបុណ្យនឹងជួយបានណាលៀងបាបបានណាណាហើយកុំសង្ឃឹមណាញោមកុំសង្ឃឹមបុណ្យគឺបុណ្យបាបគឺបាប ខាងណាមានតម្ងន់ជាងទៅខាងដងអើយខ្ញុំដូចផ្លែងជីអញ្ចឹងណាយល់មែនទេតែធ្ងន់ខាងចុងជាងទៅខាងចុងហើយបាក់ធ្លាក់ក្រូចយ៉ាងណាគឺកតញ្ញូនឹងឯងគឺជាប្រធាននៃបារមីទាំងអស់ប្រាប់ណាញោមឲ្យដឹងឃើញលោកកូនខ្លះអាងថាអញខំធ្វើបុណ្យឲ្យច្រើនច្រើនទៅដើម្បីអញ ជេរគាត់អញវៃគាត់បីបុណ្យតបងក៏មិនអីដែរអានោះគឺជាការគិតខុសណាញោមណាគិតខុសហើយអញ្ចឹងយកបញ្ញាមកគិតមកពិចារណាឡើងវិញដើម្បីឲ្យដឹងថាគុណម៉ែគុណឪនេះវាធ្ងន់មហាធ្ងន់អត់រកអ្វីឲ្យមានតម្ងន់ស្មើនឹងគុណម៉ែគុណឪបានឡើយច្បាស់ណាញោមប៉ុណ្ណឹងណាញោមណាប៉ុណ្ណឹងចាស់ញោមអាត្មាប្រញាប់ទៅកន្លែងមួយទៀត 3ខែអីបានមករោង5កន្លះឆ្នាំអីបានមករោងបាទអត់សួរអាចារ្យឃីមដឹងអាថ្មអំដែលទៅទេសនាទេយូរយូរទៅញាតញោមនឹកឃើញដូចមិនដូចទេវតាដាស់ចិត្តគាត់អាមិនទេណាញោមរលឹកគាត់ក្រឹបណែកំពេចដឹកគុណដឿនណាហ្នឹងហើយយមប៉ុណ្ណឹងចាស់ណា ដែលបនបច្ច័យ4លោកគឹមបនលោកបច្ច័យ4លោកយាយគឹមជាហើយសម្ដែងបទធរទេសនាក្រេ2នេះក៏ល្មមសំកាវលាហើយមុននឹងបញ្ចប់សូមជូនពរណាជូនជ័យញោមប្រុសញោមស្រីទាំងអស់ដែលបាន ត្រង់ត្រាប់ស្ដាប់បទធរក៏សូមឲ្យកើតបញ្ញាគិតត្រូវយល់ត្រូវគ្រប់គ្រប់គ្នាសូមអនុមោទនា អាយ៉ាងសង្កបេតិនសមត្តាការសម្ដែងបទធរទេសនាកសន្មតថាបញ្ចប់អេវាង